បន្ទាប់ពីនមស្ការប្រតនត្រ័យចម្រើនព្រះបរិត្តមកចឹងញោមបានជើញមកពីថ្ងៃហ្នឹងហើយទៅតែចេញពីវត្តណាឡោមមកហ្នឹងផងដែរដើម្បីបានបំពេញនៅបតិបោសុតឧបរិទ្ធទៅដើម្បីបាន អប់រំចិត្តនឹងឯងឲ្យបានល្អទាំងប៉ុណ្ណាដោយក្នុងបញ្ហាគុណចាស់ព្រះអង្គបញ្ញាវិជុតតើលោកសាកសួរអំពីឧបោសថកបតែអង្គ8ហើយមានថែមមេត្តាមួយទៀតណាក្នុងអង្គុត្រនិកាយនៅវគ្គនិបាតទាំង3ដកលេខ49ហ្នឹងណា ហ្នឹងគឺមានរំដែងពីអង្គ9ហ្នឹងគឺបោសត្វសិលហើយមានមេត្តាចិត្តមេត្តាហ្នឹងគឺជាទឹកតិចទឹកតែម្ដងចឹងគណាទឹកតិចដូចជាទឹកទលេគង្គាដែលចូលជន់ក្នុងវសានរដូវហើយអ្នកដតីយករណោលគប់ភ្លើងតូចមួយយកមក រលអញ្ចឹងទៅថាឲ្យទឹកទលេនឹងក្តៅសពហ្នឹងវាមិនក្តៅទេហ្នឹងឯងมันអាចរលទឹកទលេនឹងឲ្យក្តៅឲ្យពុះទៅបានឡើយមេត្តាចិត្តហ្នឹងដូចទឹកទលេគង្គាអញ្ចឹងទេហើយរណោលគប់ភ្លើងហ្នឹងគឺបានដល់ការប្រព្រឹត្តរបស់អ្នករតីហ្នឹងឯងក្នុងរឿងអ្វីៗទាំងអស់ហ្នឹង ទាំងពាក្យសម្ដីមិនល្អផ្សេងផ្សេងទាំងកប្បកិរិយា ទាំងការប្រព្រឹត្តតាមអំណាចនៃកិលេសរបស់មនុស្សផងគ្នាទៅចេះតែជួយចេះតែអនុគ្រោះទៅមានរឿងព្រះបរមពុរិស័ទមួយព្រះអង្គមានបតិអនុគ្រោះបណ្ដាហើយជួយណែនាំឲ្យបានល្អតទៅ នៅនគរពរិណសីព្រះអង្គជាសិទ្ធិចឹងហើយមានខ្ញុំអ្នកបម្រើនឹងហ្នឹងឯងឈ្មោះកដាហកៈជាទេសៈអ្នកបម្រើហ្នឹងហើយអ្នកបម្រើហ្នឹងគឺថាដូចថាមិនមែនស្ពឹកស្ពឹកទេណាមានគំនិតចេះគិតចេះគិតអញ្ចោះប៉ុន្តែអត់មានសិលទេ ប៉ុន្តែចេះគិតគិតថាអញនៅម្រើគេអីចឹងដូចអត់ស្រួលទេហ្នឹងហើយពេលណាធ្វើត្រូវត្រូវពេលណាធ្វើខុសត្រូវទណ្ឌកម្មអីអីចឹងទៅហើយហ្នឹងពពុរិស័ទប្រគល់កិច្ចការងារក្រន់បើផងណាចឹងហ្នឹងហើយមើលថែរក្សាឃ្លាំងអីអីចឹងទៅ ដល់ទៅបែកគំនិតគឺសរសេរសរសេរអសចឹងណាខ្លែងខ្លួនធ្វើជាកូនសិទ្ធិទៅកម្មជាយដែតហ្មងហ្នឹងឯងទៅដល់ជំរាបសួរលោកវិភ័យអីអីចឹងទៅណែឯងមកពីណាអីអីចឹងខ្ញុំ កូនលោកសិទ្ធិណាប្រាប់ចឹងហើយឆ្លៀតពាក់អីរស់សលៀកបំពាក់អីពីណាពីណាមកបានបែបសំរុំធ្វើកូនសិទ្ធិដល់ទៅចឹងទៅលោកសិទ្ធិសួរសួរទៅថាមកធ្វើអីអីទៅឲ្យវិខិតអីនឹងវាយត្រាលោកសិទ្ធិទៀតទៅយកត្រាលោកសិទ្ធិបានទៀតទៅអញ្ចឹងគឺថាសិទ្ធិនឹង ស្រាប់ថានឹងជាកូនជាកូនរបស់យើងណាកាលណាបើឃើញកូនយើងមកដល់ជួយចាត់ចែងផ្សំផ្គុំណាឲ្យជាកូនជាចៅមានធីតាកូនស្រីអីហ្នឹងផ្សំផ្គុំរៀបការឲ្យទៅសេពាក្យមកអញ្ចឹងមករកមករកកូនលោកជាថៃហ្មងណា ណាខ្លែងខ្លួនធ្វើធ្វើជាកូនសិទ្ធិហើយធ្វើជាពាក្យរបស់លោកសិទ្ធិហ្នឹងថាឲ្យចាត់ចែងសំគមឲ្យទៅសិទ្ធិនៅជាឯដែនហ្នឹងវាជាកូនចៅលោកសិទ្ធិធំក្នុងក្រុងពរាណសីចាំមានពេលយើងមកតាមក្រោយអញ្ចឹងសិទ្ធិនោះអសបាយណាបានកូនសិទ្ធិធំទៅធ្វើកូនប្រសានោះអញ្ចឹងគាត់មិនប្រឡងជាមួយសិទ្ធិធំហ្នឹង សบายចិត្តរៀបចំគ្នាគាត់សំគុំបានទៅហ្នឹងហើយហើយដល់ទៅពេលបានប្រពន្ធអញ្ចឹងទៅធ្វើជារើសអើងមហោបហាអីអីហ្នឹងហ្នឹងហើយអឺហូបអាហារហ្នឹងវាមិនត្រូវមាត់វាមិនឆ្ងាញ់អីអីចឹងតាមហូបអាហារជាឯដែនហ្នឹងហើយហើយជំរើសខ្លួនឯងផង ដល់ទៅក្រោយមកវាបាត់នៅក្រំពរានិស័យសិទ្ធិវាបាត់ណាកដាកៈហ្នឹងសើបសួរសាកមើលមើលទៅមិនដឹងទៅណា ក្រោយមកមានអ្នកឃើញទៀតមានអ្នកឃើញអត់ដឹងខ្លួនទេណោះអ្នកដែលឃើញនឹងយកដំណឹងមកជម្រាបលោកសិទ្ធិព្រះព្រះរមពុរិស័ទនាំគ្នាទៅហ្មងចឹងណាស់ណាទៅទៅ លឺតំណឹងចោខ្ចាយទៅអាតំណឹងវាលឿនទៅមុនហើយនោះភ័យហ្មងចឹងគិតថាបើយើងរត់យើងមុខទៅខាមបានមកវិញហើយហ្នឹងហើយយើងធ្វើម៉េចនៅចឹងតទៅទៀតគិតរោគឧបាយទៅគឺថាមានតែទៅឆ្វាយអង្គមសូមអំបកលោកពិថីដែលជាម្ចាស់ដែលខ្លួនឯងជាទេសៈនឹងឯងចឹង គឺចេញដំណើរទៅស្កាត់ផ្លូវទៅ ទៅថ្វាយបង្គំទៅសូមទោសអីសពគ្រប់ចឹងទៅណាកិច្ចការងារហ្នឹងវាប្រព្រឹត្តទៅបានចឹងហើយហើយសូមឲ្យលោកម្ចាស់មេត្តាអនុគ្រោះចឹងចឹងទៅពពុរិស័ទព្រះអង្គមានបតីអនុគ្រោះដែលឃើញថា បរោះជាទាស័កមែនប៉ុន្តែកិច្ចការងារអីក៏គេធ្វើបានដែរហើយមកលើកនឹងក៏មានការគោរពបម្រើអីលោកសិទ្ធិរហូតដល់ទៅព្រះបរមពុរិស័ទនឹងមានបតីទុនក៏តែងតាំងថាទេសៈនឹងជាកូនរបស់ណា លោកសិទ្ធិហ្នឹងទៅពពោរិស័ទហ្នឹងសិទ្ធិពរិស័ទហ្នឹងតែងតាំងថាជាកូនចឹងទៅហើយក៏នាំចូលទៅកម្មផ្ទះលោកសិទ្ធិនៅជាយតែនឹងឯងចឹងហើយនោះក៏ត្រេកអររីករាយអីអីចឹងទៅអូណាលោកអាសិទ្ធិត្រឹមតែបញ្ជូនកូនមកគឺថាពួកយើងខ្ញុំចាក់ចែងភ្លាមសំគមអាពាហ៍ពិពាហ៍កូនស្រីនឹង រីករាយណាស់ហើយពពរិស័ទក៏អត់មានថាអីទេនៅសម្រាប់ពី3ថ្ងៃអីនឹងចឹងទៅហើយក៏បានឲ្យកូនប្រសាហ្នឹងណាកូនប្រសាស្រីហ្នឹងមកនៅចិត្តនៅក្បែរអីអីចឹងទៅនិយាយភាពស្និទ្ធស្នាលជាកូនស្រីអញ្ចឹងហើយនិយាយកិច្ចការងារអត់មានអ្នកនៅចិត្តទេ ហើយសួរសួរតែប្តីកូនឯងហ្នឹងសុខសប្បាយអីអីចឹងទេថាសុខសប្បាយគ្រប់មុខប៉ុន្តែមានរឿងអីដែលគួរឲ្យរង្គៀសគួរឲ្យតោះទេថារអ៊ូរតំរឿងមហោបចឹងទៅបានព្រះពោធិសត្វពង្រៀនគេថានឹងឯងថាមានដែលមានសេចក្តីថាមានជនអំនួតអួតអាងមកជាយដែននឹង ថាខ្លួនឯងជាកូនជាថៃចាំតែម្ចាស់គេមកម្ដងទៀតហ្នឹងគ្រោះថ្នាក់ហើយមនាលកដាកៈអ្នកចូលបរិភោគទៅពុរិស័ទហ្នឹងពរៀនពេលឲ្យសោតចឹងហើយពុនហ្នឹងអត់ដឹងអីរៀនតែគាថានឹងហើយចាំតែប្តីល្អូរឿងមហូបសោតបើណាដល់តែពេលសោតសោតដោយអត់ដឹងរឿងអត់ដឹងទេ តែអញ្ចឹងអីណោះគិតថាអូលោកមហាសិទ្ធិប្រកាសជាប្រាប់រឿងអាកំបាំងនឹងឲ្យប្រពន្ធយើងហើយដល់អញ្ចឹងក៏អន់អន់អត់មានមានអ្នកអីហើយក៏បរិភោគទៅហ្នឹងហើយភ្លេចខ្លួនល្អទៀតឯនៅសោតទៀតណាដល់អញ្ចឹង ប្រគាថានោះទៅជាប្រកែទៅហើយនេះហើយកូននោះអត់ដឹងអីទេអត់មាន ដឹងរឿងណាកំបាំងអីទេដឹងតែសូត្រត្រង់ត្រង់ចឹងទៅហើយក៏បានសុខសាមនឹងគ្នាទៅហ្នឹងឯងនឹងហើយកដាកៈនឹងបានមកជាភិក្ខុមួយអង្គដែរណាក្នុងពុទ្ធសាសនាហ្នឹងប៉ុន្តែជាភិក្ខុដែលមានប្រដីអួតអួតអួតអួតណាភិក្ខុទាំងឡាយហ្នឹង ប្រជុំគ្នាថាភិក្ខុនឹងមកបួសក្នុងសាសនាហើយអួតរឿងនេះអួតរឿងនោះចេញចោះបានព្រះអង្គសម្ដែងថាធ្លាប់តែអួតអញ្ចឹងពីដើមមកហ្នឹងហ្នឹងឯងទៅជាឯដែនអួតថាខ្លួនឯងកូនសិទ្ធិហ្នឹងអានព្រះអង្គសម្ដែងប៉ុន្តែខ្ញុំណាលើកពីរឿងតតីករណារបស់ណាព្រះបរមពុរិស័ទហ្នឹងព្រះអង្គក៏ ដឹងថាសត្វលោកប្រព្រឹត្តទៅចឹងហើយនឹងឯងបានជាប្តីជាប្រពន្ធអីចឹងហើយលោហើយក៏ណាជួយឲ្យបានសពទៅហើយក៏ទទួលថាជាកូនចឹងទៅហ្នឹងហើយតាំងទុកថាជាកូនចឹងដោះស្រាយបញ្ហាហ្នឹងទៅហើយប្តីប្រពន្ធគេហ្នឹងក៏សុខសាន្តជាមួយគ្នាទៅ ហ្នឹងឯងត្រង់ទៅថារឿងអំនួតអួតអាងនេះមានតែក្នុងបឋិជនទេចឹងហ្នឹងឯងហើយអំនួតខ្លះក៏វាចូលទៅក្នុងមុសាវាកុហកណាហ្នឹងឯងអំនួតខ្លះវាត្រង់តែមានចិត្តអួតនិយាយមិនកុហកអីមែនប៉ុន្តែវាចង់បង្អួតណាវាចង់ លើកតង្កើងខ្លួនឯងអីអីចឹងទៅស្អីស្អីហ្នឹងសំដែងប្រាប់ទៅពីរឿងមានពីរឿងបានពីរឿងអ្វីអ្វីដែលល្អល្អអញ្ចឹងណាហើយអ្វីដែលមិនល្អមិននិយាយទេនិយាយតែពីរឿងល្អប៉ុន្តែវាជាការពិតត្រង់ដែលថាដែលនិយាយហ្នឹងវាមិនមែននិយាយដើម្បីជាប្រយោជន៍ទៅទេគឺថានិយាយដោយលោភៈ ដោយការលើកតម្កើងខ្លួនឯងហ្នឹងឯងនឹងក៏ជាការមិនល្អដែរអញ្ចឹងហ្នឹងឯងគឺនិយាយពិតប៉ុន្តែនៅក្នុងកុសលធម៌ប្រព្រឹត្តទៅដើម្បីបានជាប្រយោជន៍ហ្នឹងឯងដល់ខ្លួនឯងអ្នកនិយាយដល់អ្នកស្ដាប់ នឹងសំខាន់ណាពាក្យសម្ដីគឺថានិយាយទៅដោយមេត្តាដោយចិត្តសប្បុរសព្រោះសម្ដីវាមាននិយាយទៅល្អល្អណាដូចថានិយាយពាក្យពិតហើយទី2មានប្រយោជន៍ទី3គឺថានិយាយពាក្យពីរោះចូលចិត្តស្ដាប់ ពាក្យហ្នឹងគឺថាថ្លៃធ្នូពីរសថ្លៃធ្នូណាមិនចេះតែនិយាយពាក្យដែលនាំឲ្យអាប់អោនអីទៅទេហ្នឹងឯងពាក្យពីរសថ្លៃធ្នូហ្នឹងឯងបយៈវាចាហ្នឹងឬក៏មធុភេណីសម្ដីទឹកខ្មុំហ្នឹងឯងហើយទី4និយាយ តាមកាលតាមពេលវេលាទៀតខុសកាលក៏មិនចេះតែនិយាយគឺដឹងកាលពេលណាដែលត្រូវនិយាយហើយនឹងទី5និយាយដោយចិត្តមេត្តានឹងសំខាន់ណាស់ដែលមានមេត្តាចិត្តសប្បុរសរកគ្នាហ្នឹងណាក្រកិច្ចក្រកលក្រដឹងក្រយល់ក្រវៃឆ្នៃតោះក្របានជាធំលើគេទាំងអស់ ត្រចិត្តសប្បុរសនិងញាតផងគ្នានេះអាដែលចិត្តសប្បុរសនេះនឹងឯងចឹងក្រណាស់នោះយើងវាច្រើនតែល្អអីនៅក្នុងមុខចឹងទៅហ្នឹងហើយតែក្រោយហ្នឹងតាកតួងទៅនឹងការចំណែនអីអីក៏ច្រើនសម្រាប់បថុជនណាហ្នឹងឯងចឹងកុំតែខ្លាច បាតម្លេះបែបបន់ទៅទៀតឲ្យគេអាប់អោនឲ្យគេបាត់បង់នៅប្រយោជន៍នៅលៀបនៅយោះអីអីហ្នឹងកុំឲ្យមានលៀបស្មើនឹងខ្លួនកុំឲ្យមានយោះកុំឲ្យមានគេរាប់អានអីអីចឹងទៅរឿងអ៊ីសាការចំណែនហ្នឹងវា សម្រាប់បឋិជន ហើយជាធัวដែលនាំឲ្យមានការឆ្លោះតោះតែងគ្នាហ្នឹងឯងចឹងវាសម្បូរទាំងបានថាពុទ្ធបរិស័ទយើង ខ្លួនយើងហ្នឹងដែលបានចូលមកសិក្សាធម៌របស់ព្រះអង្គក៏ពង្រឹងហិរិអតបៈម៉ាស់ពើមបាបកិលេសទាំងអស់ហ្នឹងហើយក៏ប្រព្រឹត្តដោយសេចក្តីស្ងប់ស្ងាត់ដូចនិយាយ ពីរឿងបតិបអីនេះអញ្ចឹង ហ្នឹងហើយគឺយើងនឹកឃើញការដែលបូជាប្រទីបដល់បច្ច័យដីពពោធិព្រឹកទៅហើយមានធัวក៏យើងចូលចិត្តស្ដាប់ធัวក៏ស្ដាប់ទៅ អានត្រៃបិដកក៏អានទៅគឺថាជាការអប់រំចិត្តសពទុកវានៅត្រង់ចិត្តតែកាលណាជ្រោមជ្រែងចិត្តនឹងបានសពហើយអត់មានចាំបាច់បានអីពីក្នុងโลกនេះច្រើនទេចឹង ប្រមុំតែញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅបានតែប៉ុណ្ណឹងទេចឹងប៉ុន្តែក្នុងចិត្តគឺមានសេចក្តីសុខតែកាលណាមានសេចក្តីសុខគឺថាគ្រប់គ្រាន់ណាស់ជាមួយនឹងរបស់ក្នុងលោកចិត្តនឹងគឺយ៉ាងឯងចឹងយើងសិក្សាដឹងស្គាល់យល់អំពីចិត្តនឹងទៅវ័យវ័យវាសម្រាប់ពីចិត្តគិតនឹងទៅតែហ្មងចឹងណា តែកាលណាអប់រំដោយកុសលធម៌មានបញ្ញាយល់ដឹងចិត្តនឹងសុខស្ងប់ហើយ គឺអត់ចាំបាច់វ័យក្នុងលោកនឹងជ្រួលច្បល់ដណ្ដើមគ្នាប្រជែងគ្នា ទៅនោះទេចឹងហើយដល់ពេលស្លាប់គឺចិត្តរលត់ទេតាហើយចិត្តនេះវាមានថិតថេរទៀងទាត់អីនៅប្រព្រឹត្តទៅដោយរថយន្តយ៉ាងស្រាប់ទៅវាត្រូវ រលត់ឈឹងចឹងទៅអាកំពុងតែបើកកំពុងរង់ទីហ្នឹងក៏វារលត់ដែរហ្នឹងឯងអញ្ចឹងតែរលត់ងាប់ហ្នឹងហើយមនុស្សយើងអញមានអញបានអញសុខអញក្រអញល្អអញមិនល្អអីអីទាំងអស់ហ្នឹងដោយសារវិញ្ញាណវិញ្ញាណរលត់ព្រឹកបាត់ពីក្នុងโลกនេះបាត់ហើយប៉ុន្តែវាទៅតាមយថាកម្ម ចឹងបានមុននឹងចាកអំពីលោកនេះទៅ គឺយើងមានតែត្រូវម្យ៉ាងគឺសន្សំនៅ បនកសលព្រមដោយចំណេះដឹង អំពីព្រះសាសនា យើងដែលបានមកជាសិស្សរបស់ព្រះពុទ្ធអង្គនឹងវាសំខាន់ត្រង់ថាធ្វើបនហើយបាន ទទួលការចេះដឹងចេះដឹងគឺថារឿងអាកំបាំងក្នុងជីវិតយើងនេះនៅនៅច្រើនដែលយើងត្រូវដឹងណា ដឹងដល់ទីបំផុតគឺថាបានទីពឹងហ្មងទៀតណាអត់រវល់អត់ខ្វល់ជាមួយគ្នានឹងបញ្ញខណ្ឌនឹងទេមិនមានជាភារៈអីដែលយើងត្រូវទទួលទុកលំបាកបីបាច់មើលថែដោយតណ្ហាឧបាទានអីឡើយការប្រកាន់ហួងហែងដោយអំណាចនៃឧបាទានហ្នឹងរមែងមិនមានព្រោះបានកំណត់ដឹងក្នុង បញ្ញខណ្ឌហ្នឹង ផ្ដាមហ្នឹងហើយអញ្ចឹងគឺចំពោះជីវិតស្ងប់ស្ងាត់ដែលប្រព្រឹត្តទៅនឹងរសជាតិសំខាន់ណាសម្រាប់ពុទ្ធបរិស័ទមួយអង្គមួយអង្គម្នាក់ម្នាក់ចឹងគឺថា រស់នៅក្នុងលោកប៉ុន្តែឆ្ងាយពីលោកមិនចម្ពាក់នឹងលោក ដោយ ព្រះបរមពុរិស័ទព្រះអង្គទ្រង់ព្រះសបិន ចុងក្រោយបំផុតបណ្ណាដែលមុននឹងត្រាស់ដឹងហ្នឹងព្រះអង្គសម្បិនឃើញយាងដើរជាក្រំលើភ្នំភ្នំលេមួកហ្មងទៀតសិតតែលេមួកប៉ុន្តែអត់មានជាប់ប្របាទព្រះអង្គហ្នឹងឯងព្រះអង្គវិនិច្ឆ័យតាម ព្រះសម្បត្តិនឹងគឺថាព្រះអង្គបាន ត្រាស់ជាពុទ្ធលៀបសការៈនឹងច្រើនណាស់ប៉ុន្តែមិនមានប្រឡាក់ប្រតិព្រះអង្គទេ អត់មានជាប់អត់មានប្រឡាក់ឡើយចឹងការដែលយើងរស់នៅក្នុងโลกមែនប៉ុន្តែវាមានសេចក្តីស្ងប់ស្ងាត់ចឹងណារឿងរ៉ាវអ្វីៗទាំងអស់កំណត់ដឹងថាវាជាអារម្មណ៍របស់វិថីចិត្ត ទោះជាភរិយាស្វាមីកូនប្រុសស្រីមេដាបៃតាគឺថាការប្រនិបត្តិដោយចិត្តទន់ទៅត្មងចឹងជាមួយមេដាបៃតាមួយភរិយាមួយស្វាមីមួយកូនប្រុសស្រី ការដែលប្រព្រឹត្តទៅដោយការសង្គ្រោះហ្នឹងមិនមែនជាការហួងហែងមិនមែនជាការជាប់ជំពាក់ទេ ការសង្គ្រោះហ្នឹងឯងគឺជាមហាកុសលពងពោះណាជាមួយគ្នានឹងបញ្ញាដែលបានដឹង គឺថាសង្គ្រោះសង្គ្រោះប៉ុន្តែមិនមែនហួងហែងថាអ្នកនេះត្រូវតែយ៉ាងនោះអ្នកនោះត្រូវតែយ៉ាងនេះ គឺអត់មានជាប់ជំពាក់មកវាយកវល់វល់ខ្វល់អីទៅរឿងចឹងទេចិត្តនឹងគឺថាបង្អោនមកប្រពគុណពុទ្ធគុណពធគុណប្រសងរឿយរឿយពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិ កិច្ចការងារណាទៅជាប្រយោជន៍ក្នុងព្រះសាសនាគឺរីករាយនឹងបំពេញកិច្ចការងារហ្នឹងហ្នឹងឯងឯចំណែកសត្វលោកកម្មណាវត្តតិលោកកោកម្មណាវត្តតិបច្ចាគឺប្រព្រឹត្តទៅតាមកម្មដោយកូនអីយើងក៏មិនបានហៅឲ្យមកកើតជាមួយក្រំតែថាជាផ្ទះសំណាក់ឬក៏មកលុបឈើអីចឹងទៅ ហ្នឹងហើយដែលមានឧបការៈដល់កូនចៅដែលជ្រកនៅក្រៅមលោកព្រមវិហារធម៌ហ្នឹងតែដំណើរជីវិតសត្វលោកនឹងមួយយ៉ាងប្រព្រឹត្តទៅតាមកម្មមួយយ៉ាងវាជាអធ្យាស្រ័យរៀងរៀងខ្លួននឹងឯងចឹងកាលណាបើដឹងចឹងហើយវាមានតែធัวសង្គ្រោះវាមានតែអ្វីដែលជាសេចក្តីល្អជាប្រយោជន៍ដោយសេចក្តីស្ងប់ស្ងាត់ ក្នុងចិត្តរបស់ខ្លួនហើយនឹងជាប្រយោជន៍អនុគ្រោះអ្នកដទៃដែលប្រព្រឹត្តទៅនឹងសំគួរតាមដែលលទ្ធភាពក្នុងការសង្គ្រោះនឹងអត់មានការຕົកខ្វាយខ្វល់ជាប់ជំពាក់ប្រាថ្នាប្រមូលរបស់ក្នុងលោកទេចឹងរបស់ក្នុងលោកគឺរបស់ក្នុងលោកគ្មាននរណាគេឲ្យយើងទេណានឹងឯងកុំឲ្យយើងស្មានទៅថា នរណាយកបានរបស់អ្នកនឹងណាមែនទេចឹងរឿងសត្វលោកយើងវាចេះតែប្រកម្មបោះអញបោះអញណាដោយតណ្ហាទេណានឹងណាអេតាំងមមនោះជាបោះអញឃើញណាអានឹងតណ្ហាហើយតណ្ហាមិនមែនរួចខ្លួនទេកុំថាបោះអញហើយរួចខ្លួនសុបាយអត់ទេណាគឺជាម្យ៉ាងសមុទ្ទាចារតណ្ហាក្នុង3ដកលេខ16ចឹង នាំឲ្យមានទុកក្នុងបច្ចុប្បន្ននឹងឯងឆ្លោះប្រកែកតោះតេងដោយការប្រកាន់ហួងឯងយ៉ាងទៀតគឺថាជាវត្តដាក់មូលកៈគឺជាឫសគល់នៃវត្តដាក់នឹងតណ្ហាចែកទៅជា2អញ្ចឹងក្នុងបៃដកលេខ16ដែលព្រះអង្គសម្ដែងពីនិទានហ្នឹងគឺហេតុគឺបច្ច័យហ្នឹងក្នុងមហានិទានសោតហ្នឹងព្រោះណា ហ្នឹងហើយមួយសមុទ្ទាចារតណ្ហាមួយវត្តៈមូលកៈតណ្ហាឃើញទេមានរួចខ្លួនណានោះជារបស់អញអត់រួចខ្លួនទេគ្រាន់តែថាសត្វលោកយើងវាមិនបានដឹងអ្វីជាហេតុនៃសេចក្តីទុក្ខនឹងឯងចឹងគឺការមិនដឹងមិនដឹងចឹងណាចឹងមានរឿងមិនដឹងទៅច្រើនណាស់ទោះជាមិនដឹងជាការពិតហ្នឹងគឺវានៅតែជាការពិតអញ្ចឹង នឹងឯងវាដូចជាថាយើងបរិភោគទឹកខ្មុំលាយទៅដោយឆ្នាំពឹសទោះជាមិនដឹងក៏ទៅងាប់ដឹងហើយបរិភោគក៏នៅតែស្លាប់ណាវាវារឿងដែលបរិភោគនឹងឯងចឹងប៉ុន្តែការដឹងដឹងហើយច្បាស់លាស់ថាវាស្លាប់ពិតប្រកបមែនចឹងទៅអ្នកដែលប្រាថ្នារស់មិនបរិភោគទេនឹងឯងដូចជាពុទ្ធបរិស័ទ ដែលបានសិក្សាក្នុងព្រះសាសនានេះឃើញថាការរលត់ទុកមានអញ្ចឹងគឺថារស់នៅ ក្នុងលោកប៉ុន្តែមិនជាប់ជំពាក់ក្នុងលោកហ្នឹងហើយហ្នឹងនិយាយដល់កម្ពូលគឺព្រះអរហន្តទៅណាដែលយើងស្ថិតនៅក្នុងបដិបទាវាខាត់អប់រំនឹងឯងអញ្ចឹងហើយដែលមិនជាប់ជំពាក់វាតលតែលោកនេះឯង ជាលោកក្នុងអរិយវិន័យជាអារម្មណ៍នៃសតិប្បដ្ឋានជាអារម្មណ៍នៃ វិបស្សនាដែលកំណត់ដឹកនឹងឯងតាមទីក្តីពិតវៃវៃគ្រាន់តែជាអារម្មណ៍របស់វិថីចិត្តហើយចិត្តនេះឯងដែលកើតដែលរលត់នឹងឯងចឹងវាអត់មានអ្វីជាសម្បត្តិរបស់ចិត្តទេគ្រាន់តែជាអារម្មណ៍របស់ចិត្តតែប៉ុណ្ណឹងអានឹងគ្រាន់តែចិត្តវាជាមិនមែនជាម្ចាស់របស់លោកនេះផងចុះមានយើងអីណាទៀត ជីវិតរស់នៅប្រដីហ្នឹងគឺរស់នៅដោយសារចិត្តហ្នឹងណាហើយចិត្តហ្នឹងវាសន្សំអនុស័យកិលេសវាសន្សំលោភៈទោសៈមោហៈវាសន្សំបាបកម្ម ជាធម្មធម្មនិយមរបស់ចិត្តហ្នឹងគឺវាសន្សំបនសំបាបសន្សំកិលេសសន្សំឧបនិស្ស័យអធិស្ស្រ័យអីមកអញ្ចឹងវាមិនមែន យល់មុខយើងយល់មុខណាដាទេយើងមានចិត្តគ្រប់ព្រះអង្គគ្រប់គ្នានេះប៉ុន្តែមើលមើលមើលចិត្តនឹងមិនមែនតែនមើលតែកើតក្នុងនរកហ្នឹងបើមិនមកពីចិត្តទេ មាននរកណាកើតបរិសន្ធិក្នុងនរកហ្នឹងគឺវិបាកបរិសន្ធិហ្នឹងចិត្តនឹងហើយតើបានថាសត្វលោកកើតក្នុងនរកប្រែតេឆានអីហ្នឹងគឺចិត្តហ្នឹងណា ជាទូបដិសន្ធិវាតពីចុតិទៅបដិសន្ធិទៅតាមកម្មជាបច្ច័យពេលខ្លះក៏សបាយរីករាយទៅពេលខ្លះក៏កើតទុកទៅនឹងបើមិនមែនចិត្តទេស្អីណាអត់មានសតិប្បដ្ឋានវាវែងទៅតាមនឹងទៅកើតទុកទៅក៏ងងឹតទៅ ដោយអំណាចនៃចក្តីប្រកម្មថាយើងអ្នកកើតទុកទៅសបាយរីករាយទៅក៏ភ្លើតភ្លើនទៅតាមនឹងទៅថាយើងអ្នកសបាយអ្នករីករាយអីទៅអត់មានចិត្តតានុបស្សនាតែប្រឋានហ្នឹងហើយហើយបើមិនមានចិត្តដឹងអារម្មណ៍ទេវាមានយើងរស់នៅអីក្នុងលោកបើអត់មានចិត្តដឹងអារម្មណ៍ហ្នឹងហើយ អត់មានចិត្តដឹងអារម្មណ៍វាមានយើងរស់នៅក្នុងលោកណាមានយើងឃើញអីឮអីទៅណាមកណាអត់មានទាំងអស់នឹងឯងដោយសារតែចិត្តដឹងអារម្មណ៍នឹងដូច្នេះដែលរស់នៅសពថ្ងៃនឹងយើងនេះរស់ឬក៏ចិត្តដឹងអារម្មណ៍អានឹងវាបាននៅចិត្តតានុបស្សនាតែប្រធាននឹងឯងចឹងនឹងឯង ដូច្នេះសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខអាកន្លែងទីស្ងាត់ហ្នឹងទៀតម្យ៉ាងវាទីស្ងប់ស្ងាត់អត់មានមនុស្សម្យ៉ាងទៀតហ្នឹងគឺស្ងប់ស្ងាត់ដោយចិត្តស្ងប់តែកាលណាចិត្តស្ងប់កន្លែងស្ងាត់អាអនុភាពចិត្តណាចិត្តភ័យខ្លាចទីកន្លែងក៏គួរឲ្យភ័យ ទៅការចិត្តមួម៉ៅក្តៅក្រហាយទីកន្លែងគួរឲ្យអត់សក់គួរឲ្យធុញទៅកាលណាចិត្តនឹងសុបាយរីករាយ ទៅណាមកណា មានគ្នាមានគ្នាត្រីប្រុសអីចឹងទៅវាមានលោភៈមានរាគៈអីចឹងទៅអូយសុបាយនៅណាក៏បានបានថ្ងៃបានខែអីចឹងទៅគឺថាពិភពលោកនឹងគួរឲ្យចង់រស់នៅស្រស់បំព្រង មើលមេឃមើលផ្កាយក៏ល្អមើលទឹកទន្លេ ទឹកសមុទ្រក៏ស្អាតមើលដើមឈើបក់ក៏ស្រស់បំព្រងរវិចប្រចាំក៏ភ្លឺស្វាមខែល្ងិតក៏នៅតែរីករាយដោយសារអីដោយសារអំណាចនៃសេចក្តីស្រឡាញ់នឹងឯងចឹងអានឹងខ្ញុំណាគ្រាន់តែចង់លើកថា សភាពនៃចិត្តទេទេភាពនៃចិត្តដែលវាមាននៅក្នុងជីវិតរបស់យើងនឹងដែលធ្វើឲ្យយើងដឹងថាលោកនេះយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចហ្នឹងតាមពិតលោកនេះដោយបរមត្តនឹងអត់មានលោកអញ្ចឹងទេតែលោកដែលយើងដឹងថាលោកនេះចេះចេះចេះចេះលោកនេះគំនិតទេអាហ្នឹងតាមគំនិតដែលគិតលោកដោយបរមត្តគឺថាអត់មាន លោកដែលជាមនុស្សជាសត្វមានវ័យវ័យតាមទៅចិត្តគិតទេមានតែការកើតហើយរលត់បាត់ទៅវិញតែប៉ុណ្្នឹងទេហ្នឹងឯងអញ្ចឹងបានថា ទីដែលស្ងប់ស្ងាត់ហ្នឹងបានតัญចសយនាសនាំងហ្នឹងវាសំខាន់គឺថា កាលណាបើចិត្តនឹងស្ងប់គឺថា ទីកន្លែងហ្នឹងគឺស្ងប់ហ្មងចឹងអញ្ចឹងបានយើង ទៅរកការមិនតោះចិត្តពីនេះទៅរកការមិនតោះចិត្តពីនោះ ទៅរយណាបានបើអាមេតោះក្នុងចិត្តរបស់យើងហ្នឹងហើយទៅណាក៏វាចិត្តមានរឿងតោះដៅស្អងក៏ទៅតោះហើយបញ្ញខណ្ឌតិចឈឺតិចស្រេកតិចឃ្លានតិចលមាស់ពេលនេះវាសិតតែមានរឿងតោះតិចថា ធុញរូបត្រែលដែលខ្លង់ណាសំលេងអុយអីចឹងទៅសិតតែមានរឿងតោះហើយយើងបានការមិនតោះពីកន្លែងណាឯងឯងយើងថាធុញណាមួយកូនចៅនៅផ្ទះអីចឹងណាហើយយើងទៅកន្លែងណាបានការមិនតោះស៊ូមស៊ូទៅកន្លែងយាយយាយទៅឆ្លោះគ្នាមួយយាយយាយនេះឯងហ្នឹងហ្នឹងឯងចឹងដូច្នេះគឺថាយើង រស់នៅទីណាតាមអព្យាស្រ័យក៏ប៉ុន្តែសំខាន់គឺអប់រំចិត្តនឹងឯងចឹងការអប់រំចិត្តតាមបែបសមថៈតាមបែបវិបស្សនា គឺថាអស្ចារ្យណាស់យើង មានជីវិតជីវ៉ារស់នៅបូជាបរតនត្រ័យដូចជាផ្កាមួយទួងដែលថ្វាយព្រះអង្គចឹងណា ណាស្រស់បំប្រង ស្រោចទៅដោយទឹកគឺសទ្ធានឹងឯងទៅមិនស្វិតមិនសំពោនអីទៅទេសំគួរនឹងថ្វាយព្រះព្រឹកល្ងាចឆប់គ្រប់នឹងមានសិលជាគ្រឿងលម្អណាមើលហើយមានរឿងអីជំពាក់វៈវិនរឿងស្អីចាំព្រះអង្គម្អងឯងម្នាក់ម្នាក់ឯងហ្នឹងយើងថាអីគ្នាច្រើនណាស់ខ្វល់ណាស់យើងស្លាប់ទៅគេងាប់ទៅជាមួយហ៎ រអូយកគួយខ្ញុំខំ30រាប់ទៅប្តីផងប្រពន្ធផងនឹង ទៅវា10ហើយហើយកូន4នាក់5 4ដង20បូកទៅ10ដីពុនគ្នាឯង2កូន4ពេល6 1 5ដង30លោកគួយខ្ញុំខំ30គឺចង់និយាយពីវារឿងរវល់រឿងខ្វល់រឿងជាប់ជាពាក់ហ្នឹងប៉ុន្តែដល់យើងងាប់កូនងាប់ទៅជាមួយដែរ មើលមើលទៅហើយចុះដល់រស់នៅក៏ក៏មិនព្រមរស់នៅតែឯងផងទៅហ្នឹងឯងធ្វើដល់ស្លាប់ជាស្លាប់តែឯងហើយតែរស់តែឯងហ្នឹងយ៉ាងម៉េចរស់តែឯងហ្នឹងគឺមិនបានដីថាយើងមិនមានធัวសង្គ្រោះទេភិយាសាមីសង្គ្រោះគ្នាធ្វើបន់មួយគ្នាបានតើកូនប្រុសស្រីអីហ្នឹងចឹងបណ្ដាកិច្ចការងារ វាមិនមែនដូចអ្នកបួសទេវារវល់កិច្ចការងារណាចិញ្ចឹមជីវិតចិញ្ចឹមកូនអីអីចឹងទៅបើថាវានៅភារៈក្នុងការចិញ្ចឹមហ្នឹង ប៉ុន្តែមានគុណធម៌ក្នុងចិត្តបដើបដើទៅព្រះសោតាបាន មានទៅតើគ្រប់គ្រងផ្ទះព្រះសកតិគាមីព្រះអនាគាមីណាថាយើងវាមិនមែនព្រះអរិយបុគ្គលក៏ដោយប៉ុន្តែគុណធម៌វាមានការអប់រំវាមានការចម្រើនឡើង ដែលអាចរក្សាសិលបាន មានសេចក្តីសុខឲ្យអភ័យដល់សពសត្វហើយកំណត់ដឹងការពិតក្នុងជីវិត ដល់អញ្ចឹងសេចក្តីល្អដែលប្រព្រឹត្តទៅហើយមានអនុសតិពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិហើយរលឹកដល់ទានដល់សិលដល់គុណធម៌ជាទេវតាមានមានគុណធម៌ជាទេវតាហៅតែមនុស្សទេវោមានមកហួងហែងសម្បត្តិមនុស្សឯណារស់នៅក្នុងឋានមនុស្សគ្រាន់តែបំពេញបុណ្យតែប៉ុណ្្នឹងទេបានពេលធ្វើកឋិនកឋិនទៅ ថ្ងៃឧបោសថឧបោសថទៅប៉ុន្តែមិនមែនមកហួងហែងសម្បត្តិមនុស្សទេ ព្រោះចិត្តជាទេវតាហើយមានមរណសតិជាប់ជានិច្ចទៀតណាមរណងមេភវិសតិអាត្មាអញនឹងស្លាប់អ្នករតីដែលមានសេចក្តីស្លាប់ទៅយ៉ាងណាយើងគ្មានមកប្រកែអីទេគ្រាន់តែថាវាមិនតាន់ស្លាប់យើងមានឱកាស คล้ายចំពោះបរតនត្រ័យទៅបរិចរិយានុត្តរិយៈជាការបំរើបរតនត្រ័យដល់ប្រសើរបំរើក្នុងសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខងាយចឹងអីទៅនៅព្រះសទ្ធោបចេតីពោតព្រឹកឲ្យទៀនទៅគុណចាស់កសាងប្រទីបនឹងជា អារម្មណ៍មួយ ដែលនាំឲ្យយើងបូជាបរតនត្រ័យចឹងកណា នឹងឯងតែសិនទៅថ្វាយអង្គមទៅពិចារណាធัวទៅ រៀនមកបាទមកគាថាទៅហើយរំលឹកទៅទិញទៅ ចាំពាក្យព្រះចេញពីពុទ្ធអស់មេនមមទេណាព្រះបរមសិរីរកធាតថានៅក្នុងព្រះវរៈកាយព្រះអង្គព្រះទេតធាតអីអីហ្នឹងក៏ប៉ុន្តែ ប្រធាតទាំងអស់គ្មានធាតអីពិសេសដូចជាព្រះធម្មចេតដីទេចឹង បច្ចេកដីទាំងអស់ហ្នឹងពពោតិព្រឹកបច្ចេកដីប្រធិបច្ចេកដីអីអីហ្នឹងគឺធម្មចេតដី ប្រសើរពិសេសជាងពីព្រោះឲ្យសត្វលោករួចផុតចាកទុក្ខដូច្នេះមកគាថាមកគាថាហ្នឹងយើងមើលមើលបើអត់មាន ប្រអស់ទេសំដែងមិនបានបើអត់មានកម្លាំងកាយទេសំដែងមិនបានបើអត់មានព្រះជីវហាបតនអីចឹងមើល ចំដែងយ៉ាងម៉េចទៅត្រូវតាក់ទងនឹងកម្លាំងតាក់ទងនឹងព្រះសិរីរកាយជា ពិសេសសពញ្ញុតញានទៀតបានចេញជាពុទ្ធិកាមកអញ្ចឹងយើងទទួលមកគាថាមកគាថាហ្នឹងគឺយើងថ្វាយបង្គំហ្នឹងធម្មចេតដីយើងគិតថាមិនហើយគិតថាតល់តែថ្វាយបង្គំព្រះទេតធាតអញ្ចឹងហ៎ បន់ស្រន់បួងសួងអីថែមទៅអញ្ចឹងថាពូកែតស័ក្តិសិទ្ធអញ្ចឹងពុទ្ធដីកាចេញពីព្រះអង្គព្រះអង្គណាចេញពីព្រះអង្គមកអញ្ចឹងហើយយើងសូត្រថាតាមព្រះអង្គពធម្មចេតដីនឹងទៀតដែលព្រះអង្គទ្រង់ត្រាស់ថា គឺវិសេសជាងចេតដីដតីដតីទៀត អញ្ចឹងយើងសប្បាយចិត្តទិញចេរាំងលទ្ធយ៉ាងកាយោបតវឹងអតិសេសតិចតធោអីអញ្ចឹងណាយើងស្ដាប់ទៅប្រសងហើយយើងអត់បានតិចសូត្រខ្លួនឯងអត់បានសូត្រមួយគេបានបានអញ្ចឹងយើងទិញដល់សូត្រតែឯងបានហ្នឹងឯងធัวអីអីរហូតអវិជ្ជាបច្ចយាសង្ខារាសង្ខារបច្ចយាវិញ្ញាណังអីអីសិតតែពុទ្ធិកាសំដែងក្នុងនិទានវៈបេដកលេខ31 បន្តមក3ទីទៀតណាចឹងភិក្ខុមួយអង្គលោកធួស្ដាប់ព្រះអង្គសម្ដែង នៅក្នុងបដិច្ចសមុបាទធัวហ្នឹងហើយដល់ព្រះអង្គទួតឃើញទៅថាភិក្ខុអ្នកស្ដាប់ឮទេបើពិតព្រះអង្គខ្ញុំព្រះអង្គស្ដាប់ឮអ្នកចាំហើយខ្ញុំព្រះអង្គចាំ ណានៃអតិខទាំងឡាយអ្នកចូលត្រួតត្រងចាំទុកចុះនេះជាអាទិនៃ ព្រះមច្ចរិយធម៌ក្នុង3ដល់លេខ31ហើយព្រះអរកថាលោកបញ្យល់ថាអាទិនឹងខាងដើមនៃមគ្គព្រះមច្ចរិយមិនអវិជ្ជាបញ្ញាសង្ខារាហ្នឹងសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាវិច័យហ្នឹងដល់តែពេលបញ្ញាបានដឹងទៅ ជាសង្ខារលោកសពសពសត្វបុគ្គលអត់មានដែរមានតែទុកហើយនឹងការរលត់ទុកតែប៉ុណ្ណោះ ហ្នឹងឯងដូច្នេះ ការបូជាប្រទីបមើលដូចជាព្រះនាងអលវិកាបូជាប្រទីបពពោទីព្រឹកមួយសែនផែនដីចឹងណាក្នុងសាសនាព្រះសម្មាសម្ពុទ្ធបដិមុត្តរៈអត់ដែលស្គាល់ទុគតិឯមួយសែនផែនដីចឹងនៅពេលដែលបូជាប្រទីបហ្នឹងគឺបានអធិដ្ឋានថាបើព្រះអង្គជាព្រះសម្មាសម្ពុទ្ធមែនសូមឲ្យពោធិព្រឹកសម្ដែងបរិហាពោធិព្រឹក ភ្លឺចេញពណ៌មាសចាញ់ចែងហ្មងចឹងតែអញ្ចឹងក្នុងកាលហ្នឹងជាបរិពេកាហ្នឹងកើតបិតិសោមនស្សបូជាប្រទី7ថ្ងៃអត់បរិភោគអាហារអត់បានចូលនិរោធសមាបត្តិអីទេណាប៉ុន្តែបិតិជនិចហ្មងចឹង7ថ្ងៃហ្នឹងដោយចឹងដោយចក្តីជ្រះថ្លាមួយសែនផែនដី នៅតែក្នុងមនុស្សនិង ទេវតាហើយជាតិ ណាណាក៏កើតក្នុងតកូលពងពោះជាតិចុងក្រោយកើតជាព្រះរាជធីតាប្របាទអលវករាជពនាមសេឡាតែក្រោយមកគេហៅថាអលវិកាធីតាដល់ទៅពេលព្រះអង្គទ្រង់ប្រោសអលវកយៈអលវកយៈហ្នឹងនៅក្នុងដែនអលវ័យហ្នឹងនៅពេលដែលគេនាំយកហត្ថកៈអលវកបាសកហ្នឹងឯង ជាប្អូនជាប្អូនរបស់ពនាងសេឡាហ្នឹងណាហើយបានយកមកឲ្យអលវកយៈបរភោគហ្នឹងអលវកយៈសម្រាប់សោតាបតិផលឲ្យស្រេចដោយអញ្ចឹងក៏បានថ្វាយទៅព្រះអង្គព្រះអង្គក៏ហុចមកឲ្យអលវកយៈអលវកយៈហុចមកឲ្យរាជបរោះវិញបានមានឈ្មោះថាហត្តកៈអលវកៈបាសក ក្រោយមកបានស្ដាប់ពធសម្រាប់អនាគាមិផល ជាកំពូលលើឧបាសកទាំងឡាយផ្នែកខាងសង្គ្រោះបរិស័ទដោយសង្កហវត្ថុ4ទៀតដោយការឲ្យទានដោយពាក្យសម្ដីពីរោះដោយការងារជាប្រយោជន៍ហើយនឹងការដែលតម្កល់ខ្លួនស្មោះស្មើប្រកបដោយធម៌និងឯកតតិកៈខាងហ្នឹងឯង ជាកុហកអត់បានពុះទេតែជាព្រះអនាគាមីចឹងហើយព្រះអង្គសម្ដែងគូជាមួយនឹងចិត្តកហបតីដែលជាអេតតកៈខាងធម្មកថាហ្នឹងឲ្យជាអង្គគំរូនៃអបាសកទាំងឡាយបើចង់ដឹងថាអបាសកជាគំរូគឺពីររូបហ្នឹងចិត្តកហបតីក៏ជាព្រះអនាគាមីណាត្រួតត្រងបត្រៃបីដក បានសម្រាប់ឈានទៀតហើយនឹងហត្តកៈអលវកៈបាសកហ្នឹង ហើយបងហត្ថកៈលបកៈបាសកនៅពេលដែលគេយកប្អូននឹងមកឲ្យយកនឹងនាងនឹងនៅជាកុមារី3 4ឆ្នាំទេចឹងដល់ព្រះអង្គនាំអលវកៈយៈទៅ ចូលក្នុងដែនព្រះអង្គសម្ដែងពធមនុស្សមនាសម្រាប់មេផលសម្បើមទាំងពញាតនៅពរាជាអីអីហ្នឹងប៉ុន្តែពនាងសេឡាហ្នឹងអលវកៈធីតាហ្នឹងអត់តាន់បានសម្រាប់មេផលទេព្រោះនៅក្មេងពេក យកសេចក្តីពធមតាមបានដល់ទៅបច្ចុប្បន្ន7ឆ្នាំ សុំប្របីដាបួសចឹងជាសាមណេរីបួសហើយសម្រាប់ព្រះអរហន្តបច្ចុប្បន្ន7ឆ្នាំហើយសម្រាប់ព្រះអរហន្តហើយព្រះដ៏មានភិព្រះអង្គទ្រង់ជ្រាបគុណរបស់ពនាងសេឡាពីពនាងសេសេឡាហ្នឹងពនាងសេឡាដែលបួសជាសាមណេរហ្នឹងព្រះអង្គទ្រង់ប្រទានឲ្យឧបសម្បទាឲ្យឧបសម្បទា ក្នុងសំណាក់ភិក្ខុនីអត់ឲ្យនៅជាសាមណេរីទេពីព្រោះត្រួតទ្រង់នៅគុណដែលព្រះអង្គទ្រង់ជ្រាបហៅថាទាយជ្ជៈឧបសម្បទាឧបសម្បទាដោយព្រះអង្គទ្រង់ប្រទានឲ្យហ្នឹងឯងអានឹងគឺថាប្រវត្តិរឿងរ៉ាវបូជា ពពោធិព្រឹកដោយប្រទីបនឹងឯងចឹង ប៉ុន្តែហើយរឿងរ៉ាវបូជា ដល់ព្រះពុទ្ធរូបពុទ្ធបរិមាក្នុងពហិភ្នំអីអីហ្នឹងគឺមានសម្បើមទៅហើយខ្ញុំណាមិនលើករឿងរ៉ាវអីច្រើនទេគ្រាន់តែចង់បញ្ជាក់ថាទៅ តាមការអប់រំចិត្តសេចក្តីសុខមានក្នុងការអប់រំចិត្តហើយដើម្បីអប់រំចិត្តបានគឺកុំឲ្យឃ្លាតអំពីកុសលទាំងថ្ងៃឧបោសថនឹងយើងរួបរวมគ្នាស្ដាប់ពធអញ្ចឹងល្អណាស់ តែកាលណាចិត្តនឹងសុខគឺសុខហើយណាជីវិតនឹងចឹងហើយសុខមែនណា អ្វីអ្វីជុំវិញខ្លួននឹងដូចឲ្យពួរយើងចឹងគឺថារីករាយស្រស់ស្រាយមកអត់មានអ្វីអាក្រក់សម្រាប់យើងទេ កាលណាបើចិត្តនឹងបានតម្កល់ល្អហើយនឹងឯងផ្លប់ស្អប់ផ្លប់តោះអីជាមួយនរណានរណាគឺថារស់រាយទៅនឹងឯងកំប្រកម្មអតីតកាលព្រោះគ្រប់គ្នា ឈប់រស់នៅ ជាមួយអតីតកាលហើយកំពុងតែរស់នៅជាមួយនឹងបច្ចុប្បន្នកំពុងតែសិក្សារៀនសូត្រពធកំពុងតែប្រតិបត្តិល្អអតីតកន្លងទៅហើយមិនអាចកែប្រែទេយើងក៏ដោយតាណាក៏ដោយណានឹងឯងអនាគតមិនតាន់មកដល់មែនប៉ុន្តែយើងអាចអភិវឌ្ឍណាអភិវឌ្ឍសេចក្តីល្អនឹងឲ្យចម្រើន ទៅដល់ទីបំផុតអនាគតរុងរឿង ហើយក្នុងការដែលចាប់ផ្ដើមអភិវឌ្ឍធ្វើឲ្យអនាគតនឹងសម្រេចក្នុងភូមិព្រះរាជាហ្នឹងគឺចាប់ផ្ដើមពីបច្ចុប្បន្ននេះឯងអតីតកន្លងទៅហើយហើយយើងទៅប្រកាន់អតីតកាលនៃដណាពីព្រោះគេឈប់រស់នៅ ក្នុងអតីតកាលហើយតើអ្នកម្នាក់គឺថាចេះដឹងកំហុសចេះកែប្រែ នៅវ័យវ័យដែលមិនល្អនឹងឲ្យមកជាល្អហៅថាឧបនិស្ស័យនឹងឯងអញ្ចឹងយើងត្រូវតែមានធัวជាទេវតាសន្តោសប្រោសប្រណីអធិស្ស្រ័យហើយប្រព្រឹត្តទៅដើម្បីរីករាយក្នុងសេចក្តីល្អនឹងឯងចឹងនឹងឯងធ្វើអីនិយាយអីគឺថាត្រូវគិតគូរប្រយោជន៍សុខទាំងអស់គ្នាទាំងខ្លួនយើងទាំងអ្នកដទៃ កុំមានប្រកដីចេះតែលើកតម្កើងខ្លួនសម្គាល់តែខ្លួនឯងប្រសើរក្រាន់បើយ៉ាងនេះយ៉ាងនោះហើយចេះតែចង់ឲ្យអ្នករតីនឹងអាប់អោនចឹងអានឹងគឺថាជាការអាប់អោនខ្លួនយើង គឺអាប់អោនអីអាប់អោនបញ្ញានឹងខ្លួនឯងចឹងតែបើបញ្ញានឹង ចម្រើនបញ្ញាក្រាស់បញ្ញារហ័សបញ្ញារវាសគឺថាប្រព្រឹត្តអីអីគឺដើម្បីប្រយោជន៍សុខដល់អ្នកដទៃហើយនៅពេលដែលនឹករលឹកឃើញដល់ទង្វើដែលបានធ្វើឲ្យប្រយោជន៍សុខដល់អ្នកដទៃនោះក៏គឺជាវត្ថុទឹកសម្រាប់ខ្លួនឯងនឹងឯងចឹងគឺរីករាយនៅពេលដែលនឹករលឹកឃើញដល់គុណដល់ប្រយោជន៍ដែលបានបំពេញហើយក្នុងជីវិតរបស់យើងនឹងមិនដឹងទេថាឲ្យរីករាយនឹងអីជាជាង រីករាយនឹងអំពើល្អដែលបានធ្វើទាំងដែលកំពុងធ្វើ ទាំងដែលនឹករលឹកឃើញ ដែលបានធ្វើហើយនឹងហើយរឿងមិនល្អហ្នឹងមានស្មារតីហាមឃាត់មិនឲ្យក្រៅកាហាយទៀតចាត់ទុកថារឿងមិនល្អវាជារឿងវត្តសង្សារមិនមែនយើងធ្វើវត្តដាក់នឹងឯណាប៉ុន្តែ យើងវានៅក្នុងសភាព ជាអ្នកជាយាមហែលគឺបបួលគ្នាហែល ហែលឆ្លងកាត់សមុទ្រវត្តសង្សារសមុទ្រទឹកប្រៃហ្នឹងអញ្ចឹងវាល្អត្រង់នៃបបួល គ្នាហែលរឿងវត្តសង្សារយើងមិនមែនបង្កើតវាឯណា វត្តដាក់សង្សាររាគៈទោសៈមោហៈអីហ្នឹងកិលេសអីហ្នឹងយើងមិនមែនធ្វើឲ្យខ្លួនឯងណាប៉ុន្តែឥឡូវយើងកំពុង តែហែលគឺកំពុងតែប្រតិបត្តិលះនៅអកុសលទាំងអស់ហ្នឹងដូច្នេះមានតែរីករាយស្រស់ស្រាយត្រេកអរជួយគ្នាអនុមោទនាក្នុងសេចក្តីល្អហ្នឹងឯងអត់មានរឿងអីដែលយើងចង់បន្លិចអ្នកដតីឲ្យឲ្យអណ្ដែតខ្លួនឯងអីអត់ទេចឹងប៉ុណ្ណា រឿងដែលអណ្ដែតគឺមេត្តាករណារឿងដែលពងពោះសរសើរគួរឲ្យជ្រះថ្លាគួរឲ្យរាប់អានគឺគុណធម៌ទាំងអញ្ចឹងយើងត្រូវតែរៀនពីព្រះអង្គណាបានយើងចេះយើងមិនចេះខ្លួនឯងបានទេរៀនពីព្រះអង្គព្រះអង្គទ្រង់បង្រៀនពីគុណធម៌ពីសេចក្តីល្អចំណេះដឹងយ៉ាងណា យើងសិក្សាបន្តិចម្ដងបន្តិចម្ដងណាសូម ពុទ្ធបរិស័ទយើងបានជាសិស្សបានជាសាវកសាវិការបស់ព្រះរាមាភិភាស្រស់ស្រាយរីករាយដែរនៅក្នុងណាផ្កាបតុមក៏ណាបតុមការឈូកគឺពុទ្ធទូលប្រសងនឹងឯងទ្រួទាំងទ្រួសន្តាននៃចិត្តឲ្យដែរផុតពីភ្លើងទុកភ្លើងកិលេសហើយបានតិចក្អូបទៅដោយក្លិននៃការឈូកនឹងឯងគឺប្រដាប់ទៅដោយសិលណា មានសតិមាន បញ្ញារីករាយស្រស់ថ្លាសំជា បុត្រជាធីតារបស់ របស់ព្រះសម្មាសម្ពុទ្ធមែនហើយបានឈ្នះនៅសត្រូវគឺកិលេសក្នុងចិត្តសន្តានបានរួចផុតចា